បាទឥឡូវខ្ញុំសូមទាញចំណាប់អារម្មណ៍ទៅឲ្យបងប្អូនយើងបន្តិចពាក់ព័ន្ធជាមួយនឹងជំនួបរបស់ Man U ជាមួយនឹងក្រុមបាទអាតាឡង់តាថ្ងៃមុនហើយមុននេះគឺខ្ញុំ បានផុសនៅក្នុង page របស់ខ្ញុំដែរពាក់ព័ន្ធជាមួយនឹងរូបភាពដែល Harry Maguire ជាមួយនឹង Luke Shaw គាត់ហាក់បីដូចជាមិនសบายចិត្តជាមួយនឹងការដែលមកក្របចុងក្រោយរបស់ Cristiano Ronaldo ដែលគាត់រកក្របបាល់បានណាប្រិមត្តយើង មើលទៅគាត់ហាក់បីដូចជាអត់សូវសុបាយចិត្តទេបងប្អូនយើងយល់ឃើញដូចខ្ញុំដែរឬក៏អត់ហើយសម្រាប់ការផុសរបស់ខ្ញុំ គឺខ្ញុំ ចង់ឲ្យបងប្អូនយើងហ្នឹងគេហៅថាអឺគិតអំពីថាតើគិតអំពីរូបភាពថាតើវាយ៉ាងម៉េចគ្មានគោបំណងអីថាចង់ថាឲ្យរ៉ូណាល់ដូសុបាយចិត្តប៉ុន្តែមកខ្វាយអត់សុបាយចិត្តដោយសារតែ មានការដាក់បន្ទុកពីអ្នកគ្រប់គ្រងថាពេលចាញ់បន្ទោសតែអញដល់ទៅពេលឈ្នះ លុយតែ idol វាអញ្ចឹងណាយើងយើងអត់ចង់យើងអត់ចង់និយាយអញ្ចឹងទេអ្វីដែលខ្ញុំចង់និយាយនៅក្នុងការផុសរបស់ខ្ញុំនៅក្នុង page នោះគឺខ្ញុំចង់នាំបងប្អូនយើង ទៅជជែកថាអាចនិយាយបានថាអឺកាពីតែនក្រុមកីឡាករ Harry Maguire ក៏ដូចជា Luke Shaw គាត់មិនសូវជា គេថាសុបាយចិត្តទេទោះបីជាឈ្នះជាមួយលទ្ធផល3ទៅនឹង2ទៅលើអតឡង់តាក៏ពិតមែនប៉ុន្តែក៏អត់សូវសុបាយចិត្តប្រមាណទេគាត់ដើរមកមុខឡើងលោកឡើងនេះហ្នឹងណាពីមុនយើងអបអប៉ុន្តែមុខគាត់វាអត់វាអត់ស្រស់ស្រាយអត់លះណាបងប្អូនយើងដល់តែពេលអត់លះអញ្ចឹងទៅ យើងអាចយល់ទេយើងអាចយល់ថា Manchester United គាត់កំពុងតែមានរឿងអីហើយបាទអាចនិយាយថាមាន បញ្ហាផ្ទៃក្នុងច្រើនទៅទៅបាទសម្រាប់ Manchester United ប៉ុន្តែផ្ទុយទៅវិញបងប្អូនយើងផ្សេងទៀតគាត់ចង់ថាខ្ញុំនឹង បំផុសបំផុលឲ្យឆ្លោះគ្នាបាទរវាងអ្នកគ្រប់គ្រងរបស់ Cristiano Ronaldo ក៏ដូចជាអ្នកគ្រប់គ្រងរបស់ Man U អញ្ចឹងណាបាទឬមួយក៏អ្នកគ្រប់គ្រងរបស់ Harry Maguire ទៅអីអញ្ចឹងទៅប៉ុន្តែតាមពិតសម្រាប់ខ្ញុំគឺខ្ញុំអត់ទេគឺខ្ញុំអត់មានន័យអញ្ចឹងទេគឺខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនយើងគិតថា Man U បច្ចុប្បន្ននេះខ្ញុំជឿជាក់ថាប្រកបណាស់គឺមានបញ្ហា បាទគឺមានបញ្ហាផ្ទៃក្នុងបាទទៅធ្វើឲ្យទម្រង់លេងរបស់គាត់លំបាកលំបិនបែបហ្នឹងណាប្រិមិត្តយើងទាំងអស់គ្នាហើយការប្រកួតមួយនោះ ឈ្នះក៏ពិតមែនប៉ុន្តែខ្ញុំជឿជាក់ថាបងប្អូនអ្នកគ្រប់គ្រងរបស់ Manchester United ច្បាស់ជាមិនសូវជាសប្បាយចិត្តប្រហែលទេខ្ញុំក៏សូមលើកយករឿងមួយមកជជែកដែរបើសិនជារឿងនេះបាទកើតឡើងបាទសម្រាប់នៅ អ្នកគ្រប់គ្រងនៅតំបន់អឺរ៉ុបក៏ដូចជានៅអង់គ្លេសផ្ទាល់តែម្ដងបងប្អូនយើងគឺពាក់ព័ន្ធជាមួយនឹងការដែលមានការស្ដីបន្ទោសបាទទៅលើ Harry Maguire ខ្លាំងមែនទែនជាមួយនឹងជំនួបដែលគាត់ចាញ់ថ្ងៃមុនបាទចាញ់ថ្ងៃមុនណា បាទប៉ះជាមួយនឹង Leicester បាទគឺជំនួបដែលចាញ់មួយនោះកីឡាករខ្សែការពារ Harry Maguire គឺត្រូវបានអឺស្ដីបន្ទោសខ្លាំងមែនតែនសម្រាប់បងប្អូនយើងនៅក្នុងស្រុកខ្មែរយើងហ្នឹងតើយើងឧទាហរណ៍ថាបើសិន ជាករណីហ្នឹងកើតឡើងទៅលើ អ្នកគ្រប់គ្រងនៅអង់គ្លេសឬមួយក៏នៅតំបន់អឺរ៉ុបវាជាអតិពលអ្វីខ្លះទៅដល់ Cristiano Ronaldo ក្នុងនាម ជាអ្នកគ្រប់គ្រងរបស់ Ronaldo បងប្អូនយើងត្រូវតែគិតបន្តិចបើសិនជាករណីហ្នឹងដែលបងប្អូនយើងកំពុង តែធ្វើនៅក្នុងស្រុកយើងហ្នឹងហើយវាកើតឡើងនៅឯអង់គ្លេសតើតើប៉ះពាល់ទៅដល់ Cristiano Ronaldo ខ្លាំងប៉ុណ្ណា Cristiano Ronaldo គាត់អត់បាន ដឹងអីទេបាទគាត់អត់បានដឹងអីទេប៉ុន្តែដោយសារតែអតិពលអ្នកគ្រប់គ្រងទាំងអស់ហ្នឹងគាត់តែងតែដាក់កំហុសទៅលើគ្រូអង្វឹកដាក់កំហុសទៅលើកីឡាករផ្សេងឧទាហរណ៍ថាការប្រកួតណានោះ Mason Greenwood វាអត់បោះទេវាគាត់តែពីសុទ្ធសុទ្ធសុទ្ធសុទ្ធសុទ្ធបាល់ដាច់ក៏អត់បោះឲ្យគ្រីស្ទីណូរ៉ូណាល់ដូដែរឬមួយក៏សុទ្ធឲ្យមិនចូលអញ្ចឹងណាបងប្អូនយើង Harry Maguire គាត់ការពារគាត់មានការខ្វះចន្លោះផាន់ផាន់ភាំងធ្វើឲ្យការរបបគ្រាប់បាល់បង្កើតកំហុសដោយសារតែគាត់ប៉ុន្តែដល់ទៅពេលគាត់រកគ្រាប់បាល់បានដូចជាមិនសូវល្បី ទៅទីល្បីមកគ្រាប់ដែលទទួលបានជ័យជំនះរបស់ Cristiano Ronaldo ទៅវិញ អាហ្នឹងវាជាអតិពលបងប្អូនយើងបើសិនជា អ្នកគ្រប់គ្រងនៅអង់គ្លេសគាត់គិតដូចបងប្អូនយើងនៅក្នុងស្រុកខ្មែរហ្នឹងបាទអ្នកណារកក្របាល់បានដំបងរ៉ាស្វតសុទ្ធតាមពីក្រោយអត់សូវល្បីហារីម៉ាខ្វាយអឺសុទ្ធតាមស្មើអត់សូវល្បីដល់តែពេលល្បីល្បីគ្រីស្ទីណូរ៉ូណាល់ដូគាត់ទាត់បញ្ចូលទីចុងមកតាមពិតវាវាជារឿងមួយដែលត្រឹមត្រូវវាជារឿងមួយដែលត្រឹមត្រូវប៉ុន្តែ បងប្អូនយើងត្រូវតែយកចំណុចសំខាន់របស់ពួកគាត់ទាំងអស់យកមកលើកមកនិយាយទាំងអស់គ្នាបើសិនជាយើងពីរគ្រាប់ផ្សេងទៀតហើយចុះបើសិនជាមិនមានពីរគ្រាប់នោះតើតើមួយគ្រាប់របស់ពូដូនឹងមានអត្តន័យទេអត់មានទេអញ្ចឹងយើងត្រូវលើកសរសើរពួកគាត់ទាំងអស់គ្នាលើកសរសើរពួកគាត់ទាំងអស់គ្នាទោះបីជាក្នុងស្ថានភាពបែបណាក៏ដោយយើងនៅគ្រប់គ្រងក្នុងស្រុកស្រុកខ្មែរយើងនេះគឺ ភាគច្រើនគឺគាត់ focus តែលើរ៉ូណាល់ដូឯងប៉ុន្តែសម្រាប់ពីរគ្រាប់ផ្សេងទៀតគាត់អត់សូវចាប់អារម្មណ៍ទេ ហើយចុះបើសិនជាខ្ញុំទាញថាអ្នកគ្រប់គ្រងនៅអង់គ្លេសអ្នកគ្រប់គ្រងរបស់ Man U នៅអង់គ្លេសដែលនៅគៀកផ្ទាល់ជាមួយនឹងកីឡាករជាមួយនឹងក្លឹបហើយកីឡាករច្បាស់ណាស់គាត់នឹងទទួលបានព័ត៌មានទាំងអស់ហ្នឹងពីអ្នកគ្រប់គ្រងមកឧទាហរណ៍ថាមកខ្វាយគាត់ទទួលបានព័ត៌មាននឹងមកអញខំសុទ្ធតាមស្មើអត់មានបានគុណសម្បត្តិឯអញសោះដល់តែពេលបានទៅបានខ្សែប្រយុទ្ធ រ៉ូនដូឯនោះវិញអញ្ចឹងគាត់មានការអន់ចិត្តបងប្អូនយើងគាត់ច្បាស់ណាស់ត្រូវតែមានការអន់ចិត្តជាតិជាមនុស្សមានចិត្តមានបេះដូងគឺត្រូវតែអន់ចិត្តហើយការអន់ចិត្តទោះបីជាមានការនិយាយការលើកទឹកចិត្តពីគ្រូអង្វឹកពីក្រុមការងាររបស់ក្លឹបកពុទ្ធមែនប៉ុន្តែខ្ញុំគិតថាវាអត់ដាច់ស្រឡះទេហើយមួយវិញទៀតដូចជា Rafford ដូចជា Greenwood គាត់គាត់ធ្វើបានល្អអញ្ចឹងទៅគាត់អត់សូវត្រូវបាន គេលើកមកនិយាយទេសារព័ត៌មានក៏ចឹងដែរបាទអញ្ចឹង លើកក្រោយគាត់អត់គិតនៅក្នុងការគេហៅថា ការលេងជា team work ណាការលេងជា team ណាវាអាចនឹងបាត់បង់បានន័យថាគាត់មិនចង់នៅក្នុងការបោះបាល់ឲ្យរ៉ូណាល់ដូបន្តទៀតទេព្រោះថានៅពេលដែលគាត់ប្រឹងប្រែងលេងនៅពេលដែលគាត់ប្រឹងប្រែងសុទ្ធរករបាល់បានឬមួយក៏អាស៊ីសឲ្យគ្រីស្ទីណូរ៉ូណាល់ដូគាត់មិនសូវជាមានតម្លៃទេអ្នកដែលមានតម្លៃនោះគឺគ្រីស្ទីណូរ៉ូណាល់ដូនៅវិញនោះបាទអញ្ចឹង ទង្វើរបស់បងប្អូនយើងដែលកំពុងតែធ្វើរាល់ថ្ងៃបាទសម្រាប់ fan របស់ Cristiano Ronaldo កំពុងតែធ្វើឲ្យវាមានផលប៉ះពាល់ខ្លាំងមែនទែនទៅលើ Cristiano Ronaldo ផ្ទាល់បើសិនជាទង្វើហ្នឹងកើតឡើងនៅអង់គ្លេសបងប្អូនយើងត្រូវគិតឡើងកន្លែងហ្នឹងសារជាថ្មីឡើងវិញបាទខ្ញុំមើលឃើញចំណុចកន្លែងហ្នឹងដែលដែលវាប៉ះពាល់ណាបងប្អូនយើងវាប៉ះពាល់ហើយសួរថារ៉ូណាល់ដូគាត់ដឹងអីអត់គាត់អត់ដឹងអីទេ គាត់អត់ដឹងអីទេគាត់រងថ្ងៃគាត់លេងជាក្នុងតំបន់បណ្ដាប្រយុទ្ធតំបន់ប្រយុទ្ធគាត់គិតតែពីរកគ្រាប់បាល់ហើយវាជារឿងត្រឹមត្រូវណាស់ដែលគាត់រកគ្រាប់បាល់បានប៉ុន្តែគ្រាន់តែវាខុសបន្តិចគាត់ថាអ្នកផ្សេងសុទ្ធចូលអត់ល្បីដល់ពេលគាត់សុទ្ធចូលល្បីហើយមួយមួយអារឿងកំហុសតម្លាក់ទៅឲ្យអូឡេតម្លាក់ទៅឲ្យខ្សែការពារតម្លាក់ទៅឲ្យ Greenwood អញ្ចឹងណាបងប្អូនយើងអញ្ចឹងណាអញ្ចឹងវាជះអតិពលដោយប្រយោលបាទជះអតិពលដោយប្រយោល នឹងយើងគិតថានៅក្នុងស្រុកយើងផងកម្រិតនៃការគ្រប់គ្រងយើងនៅមានកម្រិតនៅមានតិចណាតែមើលនៅអង់គ្លេសឧទាហរណ៍ថាដូចលើកមុននេះរដិតគប់ភ្លើងគប់អីចូលតែប្រធានក្លឹបបានន័យថាអតិពលនឹងខ្លាំងណាបងប្អូនយើងអតិពលនឹងខ្លាំងណាស់ហើយបើសិនជាខ្ញុំនិយាយម្ដងហើយម្ដងទៀតបើសិនជាទង្វើរបស់អ្នកគ្រប់គ្រងរបស់យើង នៅក្នុងស្រុកនេះគ្រប់គ្រងមែនយូគ្រប់គ្រងរ៉ូណាល់ដូមួយចំនួននេះគាត់ធ្វើអញ្ចឹងហើយនៅអារ៉ុបគេធ្វើអញ្ចឹងដែរ សួរថាជះអតិពលទៅដល់ menu ខ្លាំងប៉ុណ្ណាជះអតិពលអាក្រក់ទៅដល់ Ronaldo ខ្លាំងប៉ុណ្ណាអញ្ចឹងយើងត្រូវគិតឡើងវិញ ការបញ្ចេញមតិការថាការជេរអីហ្នឹងគឺត្រូវតែគិតផងបាទគិតផងព្រោះកីឡាករគាត់មានបេះដូងដែរតាបងប្អូនយើងបាទលេងក្នុងក្រុមតែមួយបាទរត់ចង់ងាប់ចង់រស់សុទ្ធចូលក្របបាល់ឯងសុទ្ធចូលអត់ល្បីគេសុទ្ធចូលល្បីឯងបោះឲ្យអត់ល្បីល្បីតែអ្នកសុទ្ធអញ្ចឹងថ្ងៃក្រោយគេលេងបោះឲ្យនឹងមិនទៅរ៉ូណាល់ដូមិនអត់ដល់សុទ្ធទេ ដងដងមិនគិតតែប្រឹងក្នុងការរកគ្រាប់បាល់ដោយខ្លួនឯងទេអញ្ចឹងវាបាត់ខាងការងារធីមវាហើយជាហោមួយទៀតអូឡេក៏គាត់ចង់បង្កើតលក្ខណៈពិសេសរបស់គាត់ដែរព្រោះអូឡេគាត់ធ្លាប់ជាកីឡាកររបស់ Man U ដូចជាធ្លាប់លេងជាមួយ Ronaldo ផង បាទធ្លាប់លេងជាមួយ Ronaldo ផងខំដឹកនាំចង់ងាប់ចង់រស់ដល់ពេលប្រកួតចាញ់បន្ទោសគាត់ដល់ទៅពេលឈ្នះប្រកួតតែរ៉ុនអបអតារ៉ូណាល់ដូ កីឡាករផ្សេងទៀតក៏ដូចគ្នាអញ្ចឹងពេលខ្លះគាត់ចង់ឈ្នះអ្នកគ្រប់គ្រងដែរប្រកួតសំខាន់គាត់អាចមិនដាក់រ៉ូណាល់ដូវិញទៅគាត់ចង់ដាក់ Martial ដែលជាកីឡាករអ្នកគ្រប់គ្រងតែងតែគិតថា Martial នឹងមិនល្អមិនអីចឹងណាគាត់ចង់ព្យាគាត់ចង់ជំនះជាមួយអ្នកគ្រប់គ្រងដែរគាត់ចង់ថាមិនមែនមានតែរ៉ូណាល់ដូទេដែលក្រុមមែនយូខ្លាំងអត់រ៉ូណាល់ដូក៏ខ្លាំងពេលខ្លះក៏គាត់អាចចិត្តអញ្ចឹងហើយអ្នកកីឡាករក្នុងក្រុមក៏គិតដូចគ្នាថាអត់រ៉ូណាល់ដូអញសុទ្ធចូល បាទមិនបោះឲ្យរ៉ូណាល់ដូក៏អាចបោះឲ្យអ្នកផ្សេងសុទ្ធចូលអញ្ចឹងវាអាចនឹងធ្វើឲ្យបង្កើតភាពអាត្មានិយមមួយនៅក្នុងក្រុមអញ្ចឹងខ្ញុំសំណូមពរសម្រាប់បងប្អូនយើងអ្នកគ្រប់គ្រង menu មួយចំនួនទេមិនមែនទាំងអស់ទេអញ្ចឹងអាចគិតឡើងវិញរឿងចំណុចទាំងអស់នេះហើយខ្ញុំមិនមែនជាអ្នកគ្រប់គ្រង menu ទេខ្ញុំគ្រាន់តែមើលឃើញចំណុចបែបហ្នឹងកន្លែងហ្នឹងណាចំណុចហ្នឹងកន្លែងហ្នឹងវាហាក់បីដូចជាជះអតិពលបើសិនជារឿងហ្នឹងកើតឡើងនៅអឺរ៉ុបកើតឡើងនៅអង់គ្លេសផ្ទាល់ខ្ញុំមិនដឹងថានៅអង់គ្លេសហ្នឹងគេ គេគេគិតដូចអ្នកគ្រប់គ្រងយើងនៅក្នុងស្រុកយើងរាល់ថ្ងៃដែរក៏អត់ទេប៉ុន្តែបើគិតខ្ញុំជឿជាក់ណាថាប៉ះពាល់ទៅដល់ក្រុម Man U ទាំងមូលតែម្ដងបាទអូខេប្រិមិត្តយើងនឹងខ្ញុំមានប៉ុណ្ណឹងអឺពាក់ព័ន្ធជាមួយនឹងរឿង Man U រឿង Ronaldo ហើយខ្ញុំលើកនេះខ្ញុំលើកមកនិយាយឲ្យចំជាមួយនឹងប្រធានបទដែលខ្ញុំបានផុសនៅក្នុង page របស់ខ្ញុំជាមួយនឹងរូបភាពមួយរវាង Harry Maguire និង Luke Shaw រូបភាពហ្នឹងក៏អាចបង្ហាញដែរណា រូបភាពដែលខ្ញុំដែលគេថតបានហ្នឹងណាក៏អាចបង្ហាញឲ្យបងប្អូនយើងឃើញដែរធម្មតាបងប្អូនយើងតាអបអបរកបាល់គឺរត់មកអញ្ញឹមហើយប៉ុន្តែនេះលោកសូក៏រត់មកអញ្ញឹមទេហើយរីមកខ្វាយអត់ក៏គាត់អត់អញ្ញឹមដែរហើយមើលទៅទឹកមុខគាត់ហាក់បីដូចជាមានអឺទុកសោកក្នុងខ្លួនខ្លាំងណាបាទព្រោះប្រកួតមុនគាត់វាត្រូវទូកសាច់ច្រើនណាបងប្អូនយើងបាទ ពិជាពិសេសឥឡូវគេក៏ជេរ Bruno ដែរហ្នឹងហើយដូចជា Bruno អីហ្នឹងទៅតែជេរគ្នាដូច Greenwood Greenwood ក៏ដូចគ្នាដែរណាបងប្អូនយើងហើយខ្ញុំមិនមែនអ្នកគ្រប់គ្រង Greenwood ទេខ្ញុំក៏ការពារ Greenwood ដែរ Greenwood គ្នានៅក្មេងគ្នាត្រូវការបញ្ចេញសមត្ថភាពរបស់ខ្លួន គ្នាញាក់គ្នាបង្កើតឱកាសសុទ្ធទោះបីជាសុទ្ធមិនល្អសុទ្ធមិនត្រូវក៏ត្រូវតែសរសើរគ្នាដែរហើយមួយវិញទៀតខ្ញុំចង់បង្កើតអារម្មណ៍បងប្អូនយើងទាំងអស់គ្នាយើងគ្រប់គ្រងក្លឹបបន្ទាប់មកយើងគ្រប់គ្រងកីឡាករមិនមែនគ្រប់គ្រងតែកីឡាករហើយ ក្លឹបអត់គ្រប់ត្រូលទេកុំអញ្ចឹងវាមិនមែនជាអ្នកគ្រប់ត្រូលពិតប្រកបទេអូខេយើងត្រូវមានហេតុផលក្លឹបក៏គ្រប់ត្រូលកីឡាករក៏យើងគ្រប់ត្រូលរាល់ថ្ងៃខ្ញុំមើលរាល់ថ្ងៃឯណា fan man new ពិតប្រកបខ្ញុំមើលទៅគាត់មិននេះប្រមាណនេះប៉ុន្តែណាស់តែបងប្អូនយើងណែដែលជាអ្នកគ្រប់ត្រូល fan Ronaldo មួយចំនួននេះ បាទដែលគាត់ខ្វះការគិតពិចារណា បាទខ្វះការគិតពិចារណាហើយងាប់ងាប់តែ idol គាត់ហ្នឹងបាទងាប់តែ idol គាត់ហ្នឹង បងប្អូនយើងអត់អត់នេះបាទអត់មើលពីកតាធម្មជាតិណារឿងហ្នឹងគឺវាអញ្ចឹងមែនបងប្អូនយើងបងប្អូនយើងច្បាស់ជាដឹងហើយ Greenwood Bruno Maguire ជេរគ្នាកប់កប់មាត់ហើយឃើញសៀជេរសៀអីច្រើនណាបងប្អូនយើងច្រើនមែនតើបាទហើយសម្រាប់ខ្ញុំខ្ញុំមើលឃើញទៅវាផលប៉ះពាល់ដល់រ៉ូណាល់ដូផ្ទាល់ណា ខ្ញុំ fan Messi មែនប៉ុន្តែខ្ញុំអត់ដែរស្អប់ Ronaldo ទេហើយបងប្អូនយើងពេលខ្លះក៏អាចគាត់គិតថាខ្ញុំ fan Messi អញ្ចឹងប្រហែលជាមិនចូលចិត្ត Ronaldo ទេអត់ទេណាបងប្អូនអត់ទេខ្ញុំនិយាយអ្វីដែលនៅកណ្ដាបាទ